អឺការដែលយើង ធ្វើ ព្រោះតែចង់បាន ផលធ្វើឲ្យយើងខ្លាយជា មនុស្សអាត្មានិយមធ្វើឲ្យសង្គមយើងអត់រីចម្រើនដូចប៉ុនអញ្ចឹងគិតតែពីរឿងគិតតែពីរឿងធ្វើម៉េចបានប៉ុនច្រើនវាមិនមែនធ្វើដោយជ្រះថ្លា វាមិនមែនធ្វើដោយសង្គ្រោះទៀនវាមានវាមាន3លក្ខណៈ ទាណាពីរលក្ខណៈជាលក្ខណៈទូទៅក្នុងវត្តៈមួយលក្ខណៈទៀតជាលក្ខណៈចិញ្ចាវត្តៈហៅថាបារមីទានបារមីទានមិនមាន បុគ្គលជា អារម្មណ៍នឹងថាបុគ្គលនឹងល្អឬអាក្រក់ទេឲ្យ ព្រោះឃើញលំអនៃការឲ្យឲ្យព្រោះឃើញអំណាចទានដែលលះនៅមច្ឆរិយៈ ឲ្យដែលអត់ចង់បានអីសូម្បីតែផលរបស់វាក៏មិនចង់បានដែរទៀនរបៀបហ្នឹងទៅហៅថាបារមីទៀនហ្នឹងហើយតែជាប់រឿងអាណាប៉ុនច្រើនជាប់អាណាបានអានិសងច្រើនអាហ្នឹងគេហៅទៀនក្នុងវត្តដាក់មិនមែនជាបារមីទៀនមិនមែនជាទៀនឆ្លងពីវត្តដាក់ទេទៀនវល់វល់ទៀនវល់ប៉ិននិយាយពីទៀននៅក្នុងវត្តដាក់ធម្មតានេះក៏មាន ពីរលក្ខណៈដែរដែលល្អ ទី1ហៅថាសង្កហទានសង្កហទានហ្នឹងគឺសង្គ្រោះ មានសេចក្តីទុករបស់សត្វជាអារម្មណ៍អត់មានរឿងសេចក្តីល្អអាក្រក់អីទេអត់ទេបងអោនសង្គ្រោះមនុស្សមិនសង្គ្រោះសត្វហើយបើទាននឹងប្រព្រឹត្តទៅដោយសង្កហៈដោយករុណាព្រះអង្គថាបើបើវាប្រព្រឹត្តទៅដោយករុណាសូម្បីតែរយៈកាលត្រឹមមួយរូតទៅដោះគោគណនាជាផលរំបាននេះ អញ្ចឹងវាអត់ពាក់ព័ន្ធថានរនងធ្វើពេញចិត្តយើងឬមិនពេញចិត្តយើងទេតែឃើញសត្វហ្នឹងកំពុងមានទុកយល់ទេហ្នឹងហើយមួយទៀតធ្វើដូចជ្រះថ្លាហៅថាបូជាទៀនអញ្ចឹងបើធ្វើដូចជ្រះថ្លា ពិតណាស់ថាត្រូវរើសបុគ្គលល្អពួកពួកបុគ្គលនឹងមិនល្អទេ វាបាក់ធ្វើចិត្តជ្រះថ្លាអញ្ចឹងបានលោកសិទ្ធិគាត់មានឈ្មោះថាអនាថបណ្ឌិកសិទ្ធិ គឺល្បីឈ្មោះហ្នឹងគឺល្បីឈ្មោះ ព្រោះឲ្យទានដល់ជនអនាថាមានជនអត់មានទីពឹង នៅពេលដែលគាត់ជ្រះថ្លាជាមួយពពុទ្ធហើយគាត់មិនមែនរស់រោងទៀនគាត់ចោលជាមួយអ្នកក្រទេអត់ទេគាត់ធ្វើចំពោះពពុទ្ធធ្វើចំពោះព្រះសង្ឃគាត់ធ្វើដោយសេចក្តីជ្រះថ្លា បូជាសេចក្តីល្អបូជាគុណធម៌ប៉ុន្តែដល់ពេលគាត់ឲ្យដល់ជនក្រីក្រមិនមែនជ្រះថ្លាជាមួយគុណធម៌នោះទេ តែគាត់ឲ្យដោយការសង្គ្រោះដោយការអនុគ្រោះក៏អត់មាន គិតរឿងអាណាប៉ុនតិចអាណាប៉ុនច្រើនទេឃើញទេប៉ុន្តែដល់យើងយកមកនិយាយជាប់មួយអានិសងឈប់ឈប់ធ្វើមួយអញ្ចឹងណារាប់សិបឆ្នាំទៅទៀតគ្មានក្មេងឯណាចង់កាន់ពុទ្ធសាសនាទៀតទេពួកយើងរើសអើងអ្នកធ្វើប៉ុនមិនដែលគិតមនុស្សហ្នឹងចាញ់យេស៊ូហ្នឹង យេស៊ូគេទៅជួយក្មេងៗបានមកកណោឯងនេះពោតពោតទៅឋានសួគ៌ហ្នឹងទៅអញ្ចឹងបានខ្មែរចិត្តតែចង់ឲ្យរៀនអភិធម្មហ្នឹងដើម្បីអីឲ្យដឹងថាចិត្តហ្នឹងល្មិចបើសិន ជាយើងគិតថាទល់តែធ្វើមួយប្រសង បានប៉ុននឹងល្អចុះការពពោរិស័តសំបារមីអត់មានប្រសងហ្នឹងពេលពពោរិស័តសំបារមីអត់មានប្រសងទេភាកច្រើន ដោយការដែលសម្រេចទៅជាបារមីទានមានប្រសងណាទទួលបរិច្ចាគទ្រព្យសម្បត្តិតាំងពីតម្រៃអ្នកអីតម្រៃសនោះបរិច្ចាគទាំងកូនទាំងប្រពន្ធស្អីស្អីរហូត បានជាបារមីទានដ៏ធំមួយនោះមានប្រសងឯណា ទៅទទួលសំខាន់ណាស់នេះអាការ បរិច្ចាគពីក្នុងនេះតាអញ្ចឹងតើឲ្យនិយមន័យមិនល្អ ហ្នឹងហើយវាទៅពូនដល់កន្លែងប្រសងហ្នឹងហើយហើយតែប៉ុនលោកចារថាអ្នកបងបងនៅគាត់និយាយបាសកាគាត់ព្រៀនអភិធនជ្រៅដែរអញ្ជើបើគ្រូគ្រូភាកច្រើននិយាយតែរឿងប៉ុនច្រើនគាត់មិនទៅអញ្ចឹងធំនៅហ្នឹងប៉ុនគ្រូគាត់សឹកហើយអត់ទេគ្រូគ្រូអភិធម្មដល់ច្រើនគាត់និយាយតែអញ្ចឹងដែរដល់អញ្ចឹងបានកូនសិស្សអញ្ចឹងដែរគាត់ទៅជាប់តែរឿងអីលះប្រយោជន៍ធូចយកប្រយោជន៍ធំជាប់តែអញ្ចឹងហ្នឹងហើយ រហូតដល់ធ្វើអីទៅលែងចេះសង្គ្រោះគ្នានៅកូនចៅអីក៏លែងសូវគិតទៅគាត់គិតព្រោះជាតិក្រោយមិនដឹងគាត់ទៅណានោះខ្វល់អាជាតិក្រោយនោះគាត់យកតម្លៃហាមសួរហើយព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គឲ្យមើលបច្ចុប្បន្នឲ្យសាងប្លង់បច្ចុប្បន្នឃើញទេស្អែកស្អីកើតឡើងអត់ដឹងទេក៏មួយម៉ោងទៀតអត់ដឹងហ្នឹងហ្នឹងមួយម៉ោងទៀតអីក៏អត់ដឹងដែរហើយដល់ផ្លូវប្រតិបត្តិ ត្រូវ maintain រហូតដល់គណៈបច្ចុប្បន្នហ្មងគណៈលឺគណៈឃើញគណៈនឹងថាតើចិត្តគិតអីចិត្តប្រកបដោយកុសលអកុសលអីគឺគណៈនឹងឯងកន្លះម៉ោងក្រោយបាបកើតមិនដឹងទេមើលមិនដឹង ទេ បាបឬបុណ្យកើតអាម៉ោងក្រោយអត់ដឹងទេ តែតលឥឡូវបានដឹងហ្នឹងឥឡូវហ្នឹងបានដឹងពពុទ្ធបង្រៀនឥឡូវហ្នឹងយើងរំពឹងអនាគតឃើញទេហើយ ជាប់ជាមួយអតីតកាលហើយរំពឹងអនាគតហ្នឹងព្រះអង្គថាអាហ្នឹងអាធរសេមរសាមបងថាអញ្ចឹងណាហើយយើងចូលចិត្តអាសេមរសាមហ្នឹងឯងអឺផតេក៏រតសោតព្រះអង្គសម្ដែងថាម៉េចថាអតីតកាលអតីតាធម្មាហ្នឹងចង់និយាយថាខណៈស្អីស្អីដែលកន្លងទៅហើយហ្នឹងជាអតីតមានអតកន្តា អតកន្តាមានន័យថាកន្លងហើយ never to return វាអត់ដែលមកវិញទេ ចង់ស្ដាយចង់សំណោះចង់អាញឹមចង់ស្អីមួយវាក៏វាអត់មកវិញដែរដូចមហូបមកតុកនោះនេះមិញហ្នឹងមិនដែរមកវិញទេអត់ទេអត់មកវិញទេហ្នឹងហើយត្រូវហើយហើយអនាគតអនាគតមកពីពាក្យដើមមកពីអ្នកហើយនឹងអាកតៈអ្នកអាកតៈកតៈហ្នឹងប្រែទៅទៅ មកពីគៀមធាតឬក៏កមៈធាតអញ្ចឹងពាក្យបាលីសាមានន័យកមៈធាតឬក៏គៀមធាតហ្នឹងប្រែថាទៅឬក៏ដំណើរឬក៏ដល់ដល់ដាក់អាពពបតមកកតៈប្រែថាទៅដល់អាកតៈប្រែថាមកប្រែថាមកដល់អ្នកនេះ អ្នកហ្នឹងជាពពបតផ្លាស់ជាអនៈផ្លាស់ជាអនៈមកយកសាអាមកដាក់លើណោមកទៅជាអនាកតៈប្រែថាមិនតាន់មក បានហៅថាអនាគតហ្នឹងនឹងស្អីដែលវាមិនតន់មកប៉ុន្តែវានឹងមកនឹងមកប៉ុន្តែមិនតន់មកហៅថាអនាគតហើយធរអនាគតហ្នឹងគួររំពឹងពិចារណា ចម្រើនស្អីទេតើអត់ទេអានឹង keep we away ដាក់ plan បានតែកុំមិនតឹងស្អីក៏ដោយតែយើងមិនតឹងបាទមែនទេឧទាហរណ៍ថាដូចសមុទ្រជ្រៀងសบายចិត្តណាស់ស្អែកការប្រពន្ធនឹងដេកមលក់ទេអានោះ ដោយថ្មកាលមិនដែលជិះយន្តហោះណាជិតបានជិះនិយាយពីរៀបអីវ៉ាន់ត្រេត្រោត្រេត្រោចុះឡើងចុះឡើងអាចជិះយន្តហោះដំបងនឹងដឹងថានិយាយមើលអាឡើងយន្តហោះដឹងមិនខ្មិចទេដេកដេកព្រោះហើយកុំថាសុកកើតទុកហ្នឹងយើងយើងថាយើងអយើង យើងយើងចិត្តបាន អាស្អីដែលយើងប្រាថ្នាហ្នឹង យើងថាយើងអប៉ុន្តែមើលមើលរំខានសេចក្តីសុខក្នុងទំនេករបស់យើង បាត់ដេកអត់លក់ហ្នឹងដូចបាត់សមុទ្រជ្រៀងហ្នឹងកំឡោះមួយហ្នឹងប្រហែលជាដេកមិនលក់ទេថាសบายចិត្តណាស់ប៉ុន្តែកំពៅកំពុងតែកើតទុកទេដេកអត់ទាំងលក់ផងអីយីសบายចិត្តណាស់លោកអើយអីខ្សែការប្រពន្ធមិនហ្នឹងខ្សែការ ហើយទៀតពិតដល់ពេលមកដល់ជើងកាលវាមិនមែនវាមិនមែនពិបាក ដូចយើងគិតណារឿងរឿងពិបាកក៏ដល់យើងគិតទៅអូដល់ពេលវេលានឹងមកដល់ដឹងមិនខ្មិចទេដឹងពិបាកមែនឧទាហរណ៍ដូចកាលអាត្មាដូចជាឆ្នាំ2010អឺទៅកាណាដាមួយញោមទាំងពីរកាលហ្នឹងញោមប្រុសនៅអឺកាត់កាណាដាអត់មានទូតនៅខ្មែរទេទូតនៅថៃ ចឹងទៅសម្ភាសនៅថៃនិយាយពីសរសេរប៉រ៉ូលឲ្យញោមខំទិញប៉រ៉ូលនឹងឲ្យចាំឈ្មោះបងប្អូននៅនោះស្អីស្អីស្អីស្អីទៅ ធ្វើអីធ្វើអីគឺថាឲ្យសោតដូចធោសោតចឹងណាគាត់ត្រៀមអត់បានដេកពួនទេត្រៀមខ្លាចគេសួរណែទៅដូចថាទៅដាក់ពាក្យថ្ងៃហ្នឹងថាស្អែកគេហៅសម្ភារដល់ពេលត្រៀមត្រៀមត្រៀមត្រៀម ដល់ទៅដល់គេឲ្យវីសាអត់បានសម្ភាសបងវាខ្លះយើងត្រៀមប៉ុន្តែពេលរឿងមកដល់វាមិនមែនដូចយើង គិតភ័យពេកផង